តិចនិចថែរក្សាស្បែកសម្រាប់ស្រីស្រីមុន និងក្រោយហាត់ប្រាណយើងដឹងហើយថាការហាត់ប្រាណជួយឲ្យសុខភាពល្អនិងមានអារម្មណ៍ល្អហើយការបញ្ចេញញើសក៏ជួយ ដល់សុខភាពស្បែកផងដែរប៉ុន្តែ ប្រសិនបើមិនមានតិចនិចថែរក្សាឲ្យបានត្រឹមត្រូវទេ វាអាចទៅជាបំផ្លាញស្បែកទៅវិញ។ ដើម្បីទទួលបានសុខភាពល្អនិងស្បែកកាន់តែស្អាតខាងក្រោមនេះគឺជាតិចនិចដែលយើងគួរតែ ធ្វើមុននឹងក្រោយហាត់ប្រាណទី1ត្រូវចងសក់ទៅក្រោយមិនថាសក់ប្រវែងប៉ុណ្ណានោះទេ យើងត្រូវតែចងសក់ទៅក្រោយដើម្បីកុំឲ្យវាប៉ះពាល់ទៅនឹងផ្ទៃមុខនេះដោយសារតែនៅពេលដែលហាត់ប្រាណយើងចេញញើសហើយញើសនោះ រួមជាមួយនឹងផលិតផលដែលថែទាំសក់អាចជ្រាបចូលទៅក្នុងរន្ធញើសនិងអាចបណ្ដាលឲ្យប្រេះស្បែកមុខទី2កំប៉ាស់ផ្ទៃមុខពពួកក្រេមឺនិងបាក់តេរីដែលជាប់នៅលើឧបករណ៍ហាត់ប្រាណដែលអាចបណ្ដាលឲ្យយើងកើតមុននឹងឆ្លងមេរោគដូច្នេះកុំយកដៃប៉ះមុខនៅពេលដែលកំពុងតែហាត់ប្រាណ។ តែបើហូរញើសច្រើនយើងអាចយកកន្សែងស្អាតជូតសម្អាតវាបាន ទី3ក៏ make up ពេលហាត់ប្រាណវាជារឿងចាំបាច់បំផុតក្នុងការរឿងសម្អាតគ្រឿង make up ចេញពីផ្ទៃមុខមុនពេលហាត់ប្រាណចេញញើសស្បែកមុខរបស់យើងអាចរងការប៉ះពាល់នៅ ពេលដែលគ្រឿង make up និងញើសរលាយចូលគ្នាជារីកជ្រាបចូលទៅក្នុងរន្ធញើសហើយបណ្ដាលឲ្យរមាស់និងប្រេះស្បែកទី4សម្អាតស្បែកមុខក្រោយហាត់ប្រាណរួចក្រោយហាត់ប្រាណបើគ្រឿងសម្អាត cleanser ត្រូវដែលត្រូវជាមួយនឹងស្បែកមុខរបស់យើង ហើយសម្អាតវាចេញ ពី មុខឲ្យអស់ដើម្បីកុំឲ្យវាជ្រាបចូលទៅក្នុងរន្ធញើសទី5ត្រូវសម្អាតរាងកាយក្រោយហាត់ប្រាណចេញញើសហើយយើងត្រូវតែដោះខោអាវចេញព្រោះខោអាវនោះ ជាប់ញើសនឹងជាតិពុល ដែលចេញពីរាងកាយរបស់យើងបើយើងមិនបណ្ដោះវាចេញភ្លាមភ្លាមទេជាតិពុលអាចនឹងជ្រាបចូលទៅតាមរន្ធញើសនិងបណ្ដាលឲ្យកើតមុន លើរាងកាយជាមួយ គ្នានេះយើងក៏ត្រូវតែងូតទឹកសម្អាតរាងកាយឲ្យបានស្អាតលឿនផងដែរក្នុងករណីមានសំណួរឬយោបល់យ៉ាងណា សូមទម្លាក់នៅខាង comment ខាងក្រោមហើយវីដេអូនេះក៏សូមបញ្ចប់តែប៉ុណ្ណេះបើមានកំហុសខុសឆ្គងមានតែកន្លែង toegeneerde